សូមអរគុណខ្ញុំចូលមករឿងយើងថ្ងៃនេះវិញគឺថាពិសេសមែនទែនក្រោយពីពេលព្រះអង្គនឹងបងបានលើកឡើងហ្នឹងខ្ញុំឃើញថាអង្គការសហជីវជាតិហ្នឹងគេមិនបង្រើកន្តើយទៀតទេពីថ្ងៃនេះតទៅឃើញថានៅក្នុងច្បាប់អង្គការសហជីវជាតិហ្នឹងគេចេញមកតាំងពីថ្ងៃទី13ខែអេប្រូឆ្នាំ2007រហូតមកដល់ឡើយហ្នឹងវាចូលដល់ខ្ទង់15ឆ្នាំហើយនៅក្នុងប្រទេសនានាលើពិភពលោកដោយបងពូលើកឡើងមកអញ្ចឹងថាប្រទេសដែលគេមិនទទួលស្គាល់សោះហ្នឹងតាំងពីច្បាប់ហ្នឹងចេញពីដំបូងហ្នឹងជាពិសេសអាមេរិកកាំងអូស្ត្រាលីកាណាដា ញូហ្សេឡង់ជាដើមហ្នឹងរហូតដល់បច្ចុប្បន្ននេះគេបានទទួលស្គាល់ហើយគេបានផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យជនជាតិដើមទៅទៀតហើយថែមទាំងប្រទេសមួយចំនួនហ្នឹងគេផ្ដល់ជា ភាពស្មើភាពគ្នាហ្នឹងរហូតដល់គេឲ្យសិទ្ធិជនជាតិដើមហ្នឹងច្រើន ជាងសិទ្ធិដែលអន្តរប្រវេសមកតាំងទីលំនៅជាពិសេសអូសានៅប្រទេសអូស្ត្រាលីជាដើមចុះហេតុអ្វីបានប្រទេសវៀតណាមហ្នឹងជា ប្រទេសមួយទទួលនៅច្បាប់អង្គការសហប្រជាជាតិហ្នឹងយកទៅផ្សព្វផ្សាយដូចគ្នាដែរបែរទៅ ជា5 10ឆ្នាំហើយគ្មានឃើញលទ្ធផលអីចេញមកសោះក្រោយពីពេល អាអាផ្អាកដំណើររបស់អង្គការសហជីវជាតិអង្គការសហជីវជាតិក្រោយពីពេលគេចេញច្បាប់នឹងមកគេបានប្រាប់ឲ្យសមាជិករបស់អង្គការសហជីវជាតិទាំងអស់193ប្រទេសហ្នឹងឲ្យអនុវត្តនៅកិច្ចការងារទាំងអស់ហ្នឹងបែរទៅជាមិនត្រឹមបានទទួលផលនឹងអនុវត្តហ្នឹងទេ ហើយថែមទាំងគ្មានការបញ្យល់ឲ្យអង្គការសហជីវជាតិបញ្យល់ថាច្បាប់អង្គការសហជីវជាតិវាអត់មានប្រសិទ្ធភាពបើអញ្ចឹងទៅធ្វើឲ្យអង្គការសហជីវជាតិគេគេគេឆ្ងល់ថា មានតែប្រទេសវៀតណាមមួយគាត់ទេដែលមិនទទួលស្គាល់ច្បាប់ហ្នឹងឬអីបានបានយកច្បាប់ហ្នឹងទៅទៅទៅទៅពញាពេលរហូតដល់15ឆ្នាំហើយគ្មានឃើញការងារអនុវត្តអីតតែសោះនៅក្រោយពីពេលហេតុផលហ្នឹងវាវាកើតឡើងអញ្ចឹងហើយបានខ្មែរក្រមហ្នឹងជាពិសេសសហព័ន្ធខ្មែរក្រមនៅអង្គលើកឡើងជាមួយនឹង VOKK KKCC ជាដើមនេះយើងបានស្រាវជ្រាវរកឃើញថានៅប្រទេសវៀតណាមបើ បើសិនតែយើងនៅពង្រើកន្តើយយើងមិនយកចិត្តទុកដាក់ក្នុងការលើកច្បាប់ហ្នឹងយកមកនិយាយទេច្បាប់ជាវៀតណាមមិននិយាយទេអញ្ចឹងហើយក្រោយពីពេលហ្នឹងមិនយើងស្រាវជ្រាវឃើញយើងចាប់តាមធ្វើការងារប្រតិបត្តិទៅតាមច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមជាពិសេសសិទ្ធិសិទ្ធិមនុស្សអន្តរជាតិជាដើមហ្នឹងយកមកផ្សព្វផ្សាយជាជាព័ត៌មានហ្នឹងទូទៅឲ្យមិនថាខ្មែរក្រមយល់ទេជនជាតិដទៃដទៃទៀតទាំងទាំង54សញ្ជាតិនៅប្រទេសវៀតណាមហ្នឹង បើសិនគេចេះភាសាខ្មែរដែរគេយល់ទៅតាមការផ្សព្វផ្សាយរបស់យើងក្រោយពីពេលខ្មែរក្រមបានយល់ខ្មែរក្រមចាប់ផ្ដើមមានយុវជនមួយចំនួនតវ៉ាទៅតាមសិទ្ធិហ្នឹងយកសិទ្ធិទាំងអស់ហ្នឹងយកមកប្រើប្រាស់ក្នុងគោលដៅអឺឲ្យប្រទេសជាតិរីកចម្រើនទាំងអស់គ្នាទេមិនមែនថាយើងទៀមទានៅអ្វីមួយដោយដោយប្រើអំពើហឹង្សាឬក៏បដិញ្ញាធ្វើអ្វីមួយទៅតាម តែចិត្តរបស់យើងដែលយើងអាចធ្វើនោះវាខ្មែរក្រមអត់បានធ្វើអញ្ចឹងដែរខ្មែរក្រមគាត់តែយកច្បាប់ទាំងអស់ហ្នឹងមកផ្សព្វផ្សាយបន្តបន្តគ្នាទៅទៀតដើម្បីឲ្យខ្មែរក្រមទាំងអស់ហ្នឹងយល់ដឹងដូចដូចគ្នាទាំងអស់ដើម្បីយកច្បាប់ទាំងអស់ហ្នឹងមកប្រតិបត្តិហើយមកអនុវត្តឲ្យវាជាជា ការងារចិញ្ចឹមជីវិតទៅតាមអាច្បាប់អង្គការសហជីវជាតិគេតម្រូវបែរទៅជារដ្ឋាភិបាលវៀតណាមមិនត្រឹមតែអបអសាទរទេថែមទាំងអឺ គេថាហាវឬក៏កោះហាវឬក៏រឹតបន្តឹងឬក៏នាំពេកឬក៏ផ្ញើជាសារហ្នឹងមកអញ្ជើញមកកោះហាវប្រជាប្រដ្ឋខ្មែរដែលជាយុវជនដែលជាសកម្មជនមួយចំនួនផ្សព្វផ្សាយរឿងអស់ទាំងហ្នឹងយកទៅធ្វើការងារវាតម្លៃថាមនុស្សអកតេមនុស្សមានការងារប្រឆាំងឬក៏ចង់ធ្វើការងារប្រឆាំងជាមួយរដ្ឋាភិបាលវៀតណាមទៅវិញណោះជាចំណុចហ្នឹងហើយបានយើងក្នុងនាមជាសហព័ន្ធខ្មែរក្រមនៅលើពិភពលោកហ្នឹងតែងតែ ប្រមូលផ្ដុំនៅលទ្ធផលផតាង ទាំងអស់ដែលជាហេតុមួយចំនួនដែលយួនយកយុវជនខ្មែរក្រមឬក៏ប្រជាប្រដ្ឋខ្មែរក្រមជាជាពិសេសនៅក្នុងកម្ពុជាក្រមទាំងអស់ព្រឹត្តិការណ៍កើតឡើងនៅកម្ពុជាក្រមទាំងប្រមាណហ្នឹងយកទៅផ្សព្វផ្សាយឲ្យអង្គការសហជីវជាតិហ្នឹងឲ្យគេយល់ដឹងអំពីថាវៀតណាមកំពុងតែនៅតែរំលោភសិទ្ធិទាំងអស់ហ្នឹងមិនត្រឹមតែមិនបានផ្សព្វផ្សាយទេថែមទាំងរំលោភនៅសិទ្ធិទាំងអស់ហ្នឹងទៀតអញ្ចឹងជាចំណុចដែលខ្ញុំមើលឃើញថាអង្គការសហជីវជាតិ ក្រោយពីពេលគេផ្ញើរបាយការណ៍ទៅលើរដ្ឋាភិបាលវៀតណាមហ្នឹងគឺវៀតណាមទុកអូពេលវេលាឆ្លើយចម្លើយរបស់គេដល់ដល់ទៅ60ថ្ងៃអញ្ចឹងចំនួនពេលវេលាវែងមែនទែនធ្វើឲ្យអង្គការសហជីវជាតិហ្នឹងគេមានការងារងឿងឆ្ងល់ថាបើសិនតែវៀតណាមហ្នឹងមានការគោរពសិទ្ធិពិតប្រាកដដោយពះសម្ដីរបស់ខ្លួននឹងលើកឡើងនៅក្នុងឆាកអន្តរជាតិនៅក្នុងការងារផ្សព្វផ្សាយជាសាធារណៈដោយវៀតណាមលើកឡើងជារាល់លើកនៅក្នុងអង្គការសហជីវជាតិហ្នឹង វាគួរណាស់តែឆ្លើយសំណួរគេរួចទៅហើយអញ្ចឹងដោយសារអាសេចក្តីប្រាថ្នារបស់យួនហ្នឹងវាធ្វើឲ្យឲ្យឲ្យឲ្យយួនហ្នឹងគឺថាគេហៅថាចងជើងខ្លួនឯងអាកិច្ចការងារយួនធ្វើមួយ ចំនួនហ្នឹងឃើញថាយួនសប្តាហ៍កំពុងតែចងជើងខ្លួនឯងនេះបើសិនយួនចង់បាន ប្រសើរជាងប្រទេសជាតិចង់បានជឿនលឿនឬក៏ចង់បានជំនួយពីបរទេសឬក៏ចង់បានឲ្យអង្គការសហជីវជាតិហ្នឹងគេយកចិត្តទុកដាក់គេទទួលស្គាល់យួនពិតប្រាកដជា ជាប្រទេសមួយទទួលថាប្រទេសកំពុងតែគោរពសិទ្ធិមនុស្សកំពុងតែអភិវឌ្ឍមែនទែនគួរណាស់តែបើកសិទ្ធឲ្យខ្មែរក្រមនឹងវាទលំទលាជាងហ្នឹងតទៅទៀតមិនត្រឹមតែជាសង្កត់ប៉ុណ្ណឹងទេគួរណាស់តែគ្រប់គ្រងនៅសកម្មជនខ្មែរក្រមក៏ដូចជាសកម្មជនជនជាតិយួននេះជាដើមដែលកំពុងតែធ្វើការផ្សព្វផ្សាយទៅតាមប្រព័ន្ធច្បាប់របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមក៏ដោយស្ដីពីសិទ្ធិមនុស្សក៏ដោយហ្នឹងគួរណាស់តែមានការគ្រប់គ្រងខ្ញុំលើកឡើងឧទាហរណ៍ដូចប្រទេសអូស្ត្រាលី គេមានច្បាប់មួយគេមានអង្គការមួយគេមានរដ្ឋបាលមួយគេហៅថា tribunal អា tribunal ហ្នឹងបើសិនតែច្បាប់ហ្នឹងយើងទៅប្តឹងផ្ដាល់ជាមួយនឹងច្បាប់រដ្ឋហើយច្បាប់រដ្ឋហ្នឹងយើងប្តឹងចាញ់យើងច្បាប់រដ្ឋហ្នឹងគេថាយើងហ្នឹងខុសច្បាប់យើងមិនសុខចិត្តទេយើងត្រូវច្បាប់តែរដ្ឋច្បាប់ហ្នឹងច្បាប់បរដ្ឋគេថាយើងខុសច្បាប់យើងមានច្បាប់មួយទៀតប្រព័ន្ធច្បាប់មួយទៀតគេហៅថាច្បាប់ tribunal គេជួយយើងប្រព័ន្ធច្បាប់ក្រៅច្បាប់មួយទៀត គេជួយយើងប្រឆាំងជាមួយនឹងរដ្ឋាភិបាលនឹងតែម្ដងដើម្បីការពារយើងនេះជាប្រជាជនមួយដែលដែលត្រឹមត្រូវដែលស្របច្បាប់ហើយរដ្ឋាភិបាលមិនមិនមិនព្រមទទួលស្គាល់គេមានអាច្បាប់មួយផ្សេងទៀតដើម្បីការពារប្រជាជនហ្នឹងទោះបីយើងមិនស្ថិតនៅក្នុងប្រទេសគេយើងមិនមានជាជនជាតិគេក៏ដោយក៏គេមានការការពារកងពារសិទ្ធិមនុស្សសិទ្ធិមនុស្សហ្នឹងគេហៅថាកងពារសិទ្ធិមនុស្សទូទៅទាំងអស់មិនមែនតែសិទ្ធិមនុស្សដែលបានជាជាជាជាប្រជាពលរដ្ឋអូស្ត្រាលីទេសូម្បីតែមនុស្សដែលមកពីប្រទេសក្រៅហ្នឹងហើយមានការ ខ្វែងគំនិតគ្នាជាមួយនឹងច្បាប់រដ្ឋក៏ដោយបើសិនយើងចាញ់ច្បាប់រដ្ឋយើងមានការតវ៉ាជាមួយនឹងឆ្លៃប៊ូណូច្បាប់ក្រៅប្រព័ន្ធមួយទៀតអញ្ចឹងច្បាប់ក្រៅប្រព័ន្ធបើសិនយើងតវ៉ាទៅគេយល់ព្រមថាយើងឈ្នះ យើងនឹងឈ្នះជាមួយនឹងច្បាប់នឹងអូស្ត្រាលីនឹងតែម្ដងអញ្ចឹងនៅប្រទេសវៀតណាមនោះគួរតាគួរណាតែមានប្រព័ន្ធច្បាប់នឹងមួយសម្រាប់ឲ្យប្រជាជននៅកម្ពុជាក្រោមនឹងក៏ដូចជាសាសជាតិទាំង54សញ្ជាតិនឹងមានមានឱកាសเตรียมតេតវ៉ាទៅតាមច្បាប់ប្រព័ន្ធមួយដែលរដ្ឋអំណាចមួយកាន់ការភ័យយកអំលោភសិទ្ធិហ្នឹងកាលណាច្បាប់មានតែមួយអញ្ចឹងទេច្បាប់រដ្ឋនឹងតែងតែរំលោភទៅលើសិទ្ធិប្រជាជនទាំងអស់ទាំង54សញ្ជាតិនឹងគ្មានអំណាចជួយដោះស្រាយបញ្ហាហ្នឹងទេអញ្ចឹងហើយវាអូសអនឡាញមកជាយូរឆ្នាំមកហើយតាំងពីឆ្នាំ1975 ក្រោយពីពេលវៀតណាមកាន់កាប់អឺត្រួតត្រួតអំណាចនៅលើទឹកដីកម្ពុជាក្រោមហើយ ច្បាប់យួនតែមួយគត់ដែលធ្វើការងារប្រតិបត្តិហើយធ្វើការងារផ្សព្វផ្សាយទូទៅมันមានច្បាប់មួយប្រឆាំងជាមួយនឹងរដ្ឋអំណាចនឹងបានទេអញ្ចឹងនៅក្នុងប្រទេសដតីដតីទៀតគេមានច្បាប់ពីរប្រព័ន្ធច្បាប់មួយជាច្បាប់អំណាចរបស់រដ្ឋ ក្នុងនាមជារដ្ឋាភិបាលដឹកនាំប្រទេសប៉ុន្តែច្បាប់មួយទៀតគេមើលពីលើច្បាប់រដ្ឋអំណាចនៃការដឹកនាំប្រទេសហ្នឹងកាលណាបើរដ្ឋអំណាចហ្នឹងដឹកនាំមិនត្រូវទេគឺមានច្បាប់ប្រព័ន្ធគេមួយគ្រប់គ្រងប្រជាជននឹងគ្រប់គ្រងច្រើនគេនឹងឲ្យច្បាប់អំណាចរដ្ឋហ្នឹងគឺតើកែប្រែអស់ចំណុចមួយចំនួនដែលគេមិនមិនស្របទៅតាមការរស់នៅរបស់ប្រជាជនមិនស្របទៅតាមការត្រូវការរបស់ប្រជាជនហ្នឹងហើយធ្វើឲ្យប្រទេសហ្នឹងវាជឿនលឿនទៅតាមការងារ ប្រតិបត្តិរបស់ទៅតាមច្បាប់អង្គការសហជីវជាតិផងទៅតាមច្បាប់នៃប្រជាជនរស់នៅក្នុងប្រទេសផងហ្នឹងជាចំណុចមួយដែលខ្ញុំមើលឃើញអង្គការសហជីវជាតិ report ហ្នឹងចេញមកហ្នឹងទៅតាមសេចក្តីរាយការណ៍របស់គេហ្នឹងគេមើលឃើញថាច្បាប់ប្រព័ន្ធនៅប្រទេសវៀតណាមហ្នឹងវាអត់តាន់បានទលំទលាយវាអត់តាន់ស្របច្បាប់ទៅតាមអង្គការសហជីវជាតិដែលយួនតែងតែយកទៅផ្សព្វផ្សាយដើម្បីឲ្យ ឲ្យប្រទេសដទៃទៀតគ្រប់គ្រងទៅតាមសេចក្តីត្រូវការរបស់ខ្លួនហ្នឹងវាវាមិនតាន់ស្របទៅតាមច្បាប់អង្គការសហជីវជាតិទៅគេតែងតែឃ្លាំមើលតាមមួយជំហានមួយជំហានកិច្ចការងាររបស់វៀតណាមធ្វើពីថ្ងៃហ្នឹងទៅខ្ញុំគិតថាវាមិនត្រឹមតែសេចក្តីរាយការណ៍របស់អង្គការសហជីវជាតិជិញតែប៉ុណ្ណឹងទេនឹងមានការងារតាមដានមួយជំហានមួយជំហានជារៀងរាល់ថ្ងៃនៅកិច្ចការងារទាំងឡាយដែលរដ្ឋអំណាចវៀតណាមកំពុងតែធ្វើទៅលើ ប្រជាជនទាំងអស់មិនថាកម្ពុជាក្រោមឬក៏ខ្មែរក្រោមទេអង្គការ reporter ហ្នឹងគឺថាគេតំណាងឲ្យអង្គការសហជីវជាតិហ្នឹងធ្វើការងារជំនួសមុខនៃអង្គការសហជីវជាតិនៅក្នុងឆាកអន្តរជាតិចំពោះប្រជាជនដែលមានតួទៅនៅក្នុងពិភពលោកហ្នឹងគេតែងតែចង់បាននៅលទ្ធផលមួយ ដែលជាលទ្ធផលរួមរបស់អង្គការសហជីវជាតិកំពុងតែប្រតិបត្តិហ្នឹងកាលណាអង្គការសហជីវជាតិធ្វើទៅវាមានប្រសិទ្ធភាព កាលណាអង្គការសហជីវជាតិធ្វើមានធ្វើការងារហ្នឹងទៅចំពោះប្រទេសណាមួយដែលកំពុងតែរំលោភសិទ្ធិទៅលើប្រជាជនហ្នឹងតួទៅហ្នឹងមានប្រសិទ្ធភាពមានន័យថាជាជាជាជាឧទាហរណ៍មួយជា plan មួយជាគំនិតមួយ ជាវិធីសាស្ត្រមួយសម្រាប់ឲ្យប្រទេសដតីដតីទៀតហ្នឹងมันចាំបាច់ដល់ថ្នាក់គេ report ទៅអញ្ចឹងគេសួរសំណួរទេខ្លួនឯងចាប់ដើមកែប្រែឲ្យមុនហ្នឹងកុំឲ្យអង្គការសហជីវជាតិដាក់សំណួរដល់សោះអាហ្នឹងជាចំណុចគេធ្វើហ្នឹងឲ្យប្រទេសដតីដតីទៀតមើលឃើញតែនេះជាគំរូ ប្រទេសវៀតណាមហ្នឹងធ្វើសប្ថ្ងៃបើសិនប្រទេសវៀតណាមដោះស្រាយបានបញ្ហាហ្នឹងល្អវាជាគំរូមួយសម្រាប់ឲ្យសាសជាតិដតីដតីទៀតប្រទេសដតីដតីទៀតនៅលើโลกហ្នឹងអាចធ្វើតាមมันចាំបាច់រហូតដល់ប្រទេសវៀតណាមនេះគេដាក់សម្ពាធដល់ប៉ុណ្ណឹងហើយអាហ្នឹងគឺវាចូលដល់ផ្លូវដាក់សម្ពាធណាទល់អង្គការដាក់សម្ពាធបានទៅទៅព្រោះវិធីសាស្ត្រអញ្ចឹងវៀតណាមគួរណាស់តែធ្វើអាការផ្សព្វផ្សាយព័ត៌មានហ្នឹងតាំងពីយូរណាស់ហើយ15ឆ្នាំហើយតែមិនធ្វើហ្នឹងហើយទៅដល់ថ្ងៃពេលនេះគេប្រើវិធីសាស្ត្រដាក់សម្ពាធហើយប៉ណ្ណេះគេប្រើវិធីសាស្ត្រសម្ពាធផ្លូវទូត គេប្រើវិធីសាស្ត្រគេថា please provide នេះគេមិនដាក់ថា please make me a question ទេគេមិនចង់និយាយដល់ដល់ធនធានដល់វៀតណាមថាអ្នកឯងត្រូវតែឆ្លើយសំណួររបស់ខ្ញុំនេះគេថាសូមអ្នកឯងរាយការណ៍មកមើលតែពេលហ្នឹងគេគេនិយាយតាមផ្លូវទូតអាពេលនិយាយប្រការទូតនេះគឺថាបើយើងមិនឆ្លើយគេត្រូវតែប្រើពេលមួយដាក់ question ហ្នឹងអ្នកឯងបើមិនធ្វើទៅតាមការប្រវាយនឹងទេអ្នកឯងនឹងមានវិធានការធ្ងន់យ៉ាងហ្នឹងទៀតដោយវិធីសាស្ត្ររបស់អង្គការសហប្រជាជាតិទៅតាមផ្លូវទូតភាសាក្រោយទៀតនឹងធ្ងន់យ៉ាងហ្នឹង ហើយប្រទេសវៀតណាមនឹងអាចធ្លាក់ចូលនៅក្នុងបញ្ជីមួយទៀតដែលហៅថាវានៅក្នុងបន្តក្រហមហ្នឹងឯងដែលអាចធ្វើការងារដាក់ទរណកម្មស្អីមួយឯងបើមិនតិចក៏ច្រើនដែរអាហ្នឹងជាជាចំណុចដែលខ្ញុំមើលឃើញតម្រង់នៃការងារ របស់អង្គការសហជីវជាតិគេធ្វើទៅតាមប្រព័ន្ធ policy របស់គេហៅថាប្រព័ន្ធច្បាប់អង្គការសហជីវជាតិហ្នឹងគេតែងតែធ្វើការងារណែនាំហើយអង្វរកទៅលើប្រទេសដតីដតីនឹងប្រទេសមួយចំនួនដែល កំពុងកាន់លទ្ធិកុម្មុយនីសហ្នឹងហើយគៀបសង្កត់ទៅលើប្រជាសាសមួយដែលជាប្រជាសាសរស់នៅនៅក្នុងប្រទេសរបស់ខ្លួនហ្នឹងប្រជាជនហ្នឹងក៏ជាអ្នកអភិវឌ្ឍប្រទេសនៅក្នុងប្រទេសហ្នឹងជាមួយគ្នាដែរមិនហេតុអីអ្នកឯងមិនអោយប្រជាជននៅក្នុងប្រទេសហ្នឹងមានឱកាសអភិវឌ្ឍប្រទេសដូចយើងដែរមិនអោយសិទ្ធស្មើគ្នានឹងជាចំណុចអង្គការសហជីវជាតិហ្នឹងគឺគេធ្វើការងារអស់ទាំងហ្នឹងអញ្ចឹងខ្ញុំចង់បញ្ជាក់ថាអង្គការសហជីវជាតិហ្នឹងគេចង់នាំគំរូសម្រាប់អោយដតីប្រទេសដតីដតីទៀតមើលឃើញថានេះ